អូខេបានហើយតតតតនេះទីដែរហើយតបើកហើយនៅតអត់ជួយជួយស្ងាត់ហើយអូនហាត់ action ត1 2 3លេង start ព្រឹកថ្ងៃណាបាយអាចជួយអាចទៅទៅវងរាល់ថ្ងៃមើលមើលមកដាក់ដាក់ទៅជ្រុលផ្លូវចាំឃើញហេឡូវហើយ វាសល់ទៅទៀតហើយចឹងកន្លែងហ្នឹងអញឈប់សិនជួយជួយជួយអ្នកអ្នកកាន់ភ្លើងភ្លើងទេភ្លើងភ្លើងដើរតាមគេទេអត់អត់មើលឃើញមើលឃើញមុខហ្នឹងអត់ណាគេដើរតាមហឹមអាម៉េចទេអញដើរផឹកផឹកទៅមកគេសែកវាផរហើយវាសែកផរមិនតែបើផឹកដើរខ្លួនឯងបាច់ផឹកទេតែឡានដើរខ្លួនឯងឥឡូវដើរខ្លួនឯងដើរខ្លួនឯងមានអាដើរដល់3នាក់ណាចុះគិត Iya, atang. Cuma, cuma. Hả? Anh nuôi kia. Nhớ đấy, à nào. Nào chỉ văng ra nhá, bắt xong. Mày. Nó nạc cái gì thời chẳng ấy. Ôi, tí bay chắc đàm. À chết. À trời. Miên khơi ở đây dương tê. Bóng chót á. បានហើយបានហើយសម្រាប់ចុះ ទៀតណាហ្នឹងទៀត1 2 3 4ចានោះណាគេណាគេណាទៀតណាតាំងឲ្យមើលហ៎ដូចឲ្យឃើញដូចបងកៅតែដល់លីបងកៅទៅនឹងហ្នឹងហ៎ហែងនិយាយឆ្លូតណាឃើញមើលយកឆ្លូតម្លឹងហ្នឹងហឹមអាម៉េចទេតាគឺកណាផងតាជួយធ្វើមិនបានឲ្យប្រពន្ធកណាបានទៅចាប់ទីលោកតា អត់អីទេជួយតាមតាជួយអរគុណតាមើលស្រីសាច់រហូតចឹងមើលមិនឃើញដែរអញមើលតែអាចារ្យបានមើលតួស្រីជឿមកណាជួយលោកអាចារ្យជួយកណាផងគឺមិនបានឲ្យប្រពន្ធកណាបានចាក់ទេលោកតា តាទៀតហ៎គេជើដល់តាជួយនៅស្គីតាដល់កូនតាដល់កែអូនអូនជុំមកបាទអីសាយលហូនយោណាក់និយាយធ្វើចឹងទេដើមតើហេតុអីបានជាចៅ មិនព្រមទៅចាប់ជាតិសោះអញ្ចឹងមែនហើយកែវហេតុអីក៏អូនមិនព្រមទៅចាប់ជាតិតើចៅមានរឿងអីប្រាប់តាភ្លាមមក ឬក៏អូនណាស់លើឡៃបងអូយអូនអូកែវហេតុអីបានជាចៅមិនទៅចាប់ជាតិមែនហើយអូនហេតុអីបានជាអូនមិនទៅចាប់ជាតិតាចៅ3 start កែវអត់អីបានជាចៅមិនទៅចាប់ជាតិចឹងចឹងកែវហេតុអីបានជាចៅមិនទៅចាប់ជាតិមែនហើយកែវហេតុអីបានជាអូនមិនទៅចាប់ជាតិតើចៅមានរឿងអីទៀតហើយ